វត្តវាំងចាស់នឹងពីដើមឡើយបាទអង្គឌួងគាត់សើរាជនៅនឹងកាត់ទៅអុជធុស្វែងគុំមិននិយាយព្រឹកក្បាលខ្ញុំឈ្មោះព្រំប្រាក់ព្រំប្រាក់បាទជនមិនលើតែឆ្នាំជន87នេះជើងជើងសសរនេះបាទសសរហ្នឹងហើយសសរ ឃ្លាំងឃ្លាំងប្រាក់នឹងពីដើមមងសនឹងបាទបាទហើយលោកពងសងយកដល់ពងសងយកអត់ឲ្យយកទីអូសមកដល់នឹងចាប់ដោយអូអូគេតាអូសសនឹងយកមកដាក់នឹងអត់ឲ្យអូសទីអូនៅក្នុងនឹងណាអូខាងខាងបារមីទេតាខាងបារមីអត់ឲ្យអូសទីអូបាទហើយពេលយើងអូសទៅមិនទៅតែវាយោសពយើងលុបទៅវាយោសពលោកអត់ឲ្យអូសមក ទឹកនេះអត់ដែលរីងទេលោកតាអត់ដែលរីងទេទឹកហ្នឹងបើគេដងយកទៅលុបមុខលុបមាត់អីគាត់បើដែរហ្នឹងណាចៅស័ក្តិសិទ្ធដែរតាបាទគាត់បើមានដបមានអីបាទលុបអត់អីទេចៅមានដបមានអីដងយកទៅទុកលុបទៅអូជាលហឹមតាបាទបាទជាជាណាបែរមានស្អីស្អីនៅក្នុងផងតែយើងអត់ដឹង បាទហ្នឹងហើយកូនចៅជាក់ទៅជុំទឹកលបាយជារោគពីពីធីអីនៅក្នុងខ្លួនហ្នឹងឲ្យបោកច្រាស់អត់ទៅទោះបារមីនឹងជួយវត្តវៀងចាស់មូលហេតុអីបើគេដាក់ឈ្មោះអញ្ចឹងឬក៏កន្លែងហ្នឹងជាបរមរាជវាំងកាលពីដើមឡើយបាទវត្តវាំងចាស់ហ្នឹងពីដើមឡើយបាត់អង្គឌួងគាត់សោយរាជនៅហ្នឹងអូបាទសោយរាជនៅរាជធានីនៅដងហ្នឹងហ្នឹងហើយរាជធានីនៅដងហ្នឹងបាទតាំងដល់គាត់ឈប់សោយរាជហ្នឹងទៅ បកុលវត្តនឹងឲ្យលោកធ្វើវត្តបាទបាទកន្លែងណាដែលវៀងចាស់ដែលព្រះអង្គដួងគាត់នឹងកន្លែងនោះហើយនោះអូនៅខាងនោះចាស់បាទវិហារចាស់បាទពីដើមកន្លែងហ្នឹងឈើសតកន្លែងខ្ញុំនៅមិញហ្នឹងឈើហ្មងឈើហើយពួកប៉ាំងកសៃលើទេអុយនៅហ្នឹងខ្ញុំប្រាប់មាន4នាក់មកដូចហ្នឹងចឹង4នាក់ហ្នឹងយ៉ាងម៉េចលោកតាបារមីមិនបារមីបារមីហ្មងទេ 4នាក់ហ្នឹងតាដឹងពនាមឬក៏ពនាមហ្នឹងនិមិត្តរូបអីខ្លះមកដឹងគាត់អត់ប្រាប់ឈ្មោះខ្ញុំផងគាត់តែឃើញតែរូបគាត់អត់ប្រាប់ទេគេមកព្រិចហើយគាត់គ្រប់គ្រងនៅតំបន់ហ្នឹងឬយ៉ាងម៉េចទៅតាបាទនៅតំបន់នៅនឹងនៅជាចាស់តិចថាអូធ្វើណាណាថ្មីបាយសីអីហៅទៅអត់ទៅទេពួកកន្លែងទីបរមរាននោះហ្នឹងគេអត់ទៅទេ ជាក់ស្ដែងខ្ញុំដួលកង់ទៅនឹងគាត់មកធរទៅនឹងខ្ញុំបាច់អត់ឲ្យដល់ដីនេះលោកមើលប្រកាសខ្ញុំឯងដួល2 3ដង បានគាត់ធរនោះតាក់តាក់តារាងបាល់អាខ្នល់មកត្បូងហ្នឹងណាបាទជិះមកថ្វាយគុំព្រះនៅពេលយប់ម៉ោង4អត់ដឹងគេដាក់តារាងហ្នឹងបាទពីនៅស្ទាក់នឹងម៉ាំងទៅរំងដៃចាប់ជាប់ដូចទីស្អីម៉ូត្រអញ្ចឹង ប្អូនទាំងអស់គ្នាមានន័យថាលោកតាបាននាំខ្ញុំមកដល់ទីតាំងវាងចាស់ដែលជាវាំងរបស់ព្រះបាទអង្គឌួងហើយទស្សនវិជ្ជាវាំងនេះគឺមានការកែប្រែថ្មីហើយគឺវាំងចាស់នោះធ្វើពីឈើទេលោកតាណាធ្វើពីឈើទេតែនេះគឺឥឡូវនេះឡើងជាជាថ្មីចំណាបតលក្ខណៈសំណងសំណងបាទបាទចង់លោកតារំលឹកពីសាវតានៃវាំងនេះពីដើមមកខ្ញុំមកនឹងឃើញ វត្តយ៉ាងហ្នឹងឃើញពហិរហ្នឹងពហិរហ្នឹងសិតតែឈើទេណាទៀនបាទកាលលោកតាមកនេះឈើកបកបាំងកសៃឡុងឆ្នាំណាកាលលោកតាតិចមកឆ្នាំ79ក្រោយពលពតបាទអញ្ចឹងមានន័យថាបើចំនួនមុនពលពតតែមានដឹងថាតើតំបន់នេះគេយកធ្វើអីដែរតំបន់ហ្នឹងដីចំនួនអពលពតហ្នឹងវាយកធ្វើមទីវាមទីដាក់គុំខាំងមនុស្សឬមទីអីគេហៅថា ដាក់របស់ផោះភីវាស្អីស្អីគ្រប់សពហ្នឹងណា វាយកទៅមទីជាស្នាក់ការវាហ្នឹងហើយនេះកូនចៅឆ្ងល់ភ្លើងនេះមិនវិញស្អាតបាទកំភ្លើងហ្នឹងកំភ្លើងតាំងពីចំនួនហ្នឹងហើយចំនួនប្របាទអនដួងហ្នឹងបាត់ប្រមាណដើមមនុស្សសល់11ដើមនេះអូគេដាក់កលឹងជុំវិញហ្នឹងបាទដាក់ពាត់ជុំវិញពីដើមមកវាពាត់ចឹងដែរណាគ្រឿងអាវុធនឹងពាត់ជុំវិញហ្នឹងឲ្យទៅហ៊ានវិយាមបាទបាទ តែឥឡូវវាបាត់ប្រហែលមិនទៅតាបាទទេអានឹងខ្ញុំអត់តន់ដឹងដែរមួយនឹងបាញ់មិនទេមុនណាស់មួយនេះកំលើកតិចថា4នាក់អីមកលើករួចចុះអត់ទេតើស្អីស្ទូចបារមីដេញបារមីសុទ្ធសាតដែលខ្ញុំស្គាល់ហ្មងដូចខ្ញុំប្រាប់លោកងួយមិញថា មានប្របាទអង្គអេងបាទអង្គភឹមប្របាទអង្គច័ន្ទអង្គអេងអង្គច័ន្ទអង្គភឹមបាទអង្គដួង ដើមបាទដើមគេបើលោកតាខ្មៅខ្មៅទៅ4នាក់ហ្នឹងតាមទៅផ្ទះខ្ញុំកាលហ្នឹងជាក់ស្ដែងមកខ្ញុំមកយប់នឹងដេកអត់លក់តពុនខ្ញុំឲ្យធុំបងតាមទៅស្អីតាមតាមចេះខឹងខ្ញុំខឹងខឹងខ្ញុំលាលេងសិល្បៈសយ៉ាំហ្នឹងមើលបងតាជាអ្នកសំដែងអ្នកសំដែងដឹកនាំកូនចៅហ្នឹងណាបាទបាទ ដឹកនាំដោយកូនចៅនឹងដល់ខ្ញុំមកលាលែងគាត់អត់ឲ្យជួបគាត់ថាបើឯងជួបឲ្យដើរតាមគេនេះអានឹងអានឹងដូចដូចដូចវាស្បឃើញអញ្ចឹងណាបាទណាហើយជប់មកជប់ហើយមកជប់តែឥឡូវនឹងជប់ដាច់ប្រយ៉ាំនៅលុននោះអូបាទតើអ្នកលេងប្រយ៉ាំអញ្ចឹងបាទចៃចង់ដឹងបន្ថែមតិចទៀតមានកន្លែងណាដែលតាសំសល់ទុកតាំងពីមុនមកមានទេតាខាងនោះមានតាស្រះ ធំទេទៀតស្រះនឹងជីកតាំងពីជំនាន់នឹងមកបាទនឹងស្រះនឹងមើលឥឡូវលោកលោកតានេះមួយមានកប៉ោមានអីមានតាណែនោះលោកធ្វើខ្នល់កាត់ចឹងមកនោះនោះនោះនោះដល់ដល់នោះដីវត្តហ្នឹងណាអូធំណាស់នោះអឺទៅដល់ស្រះនេះចូលប្រមាណ4ហិកតាបាទស្រះអឺអានោះមួយទៀត មិនថានោះព្រះព្រះដួលហ្នឹងហើយកពើពីដើមកពើសុំមើលឲ្យសោះឲ្យមើលតាអូឥឡូវបាត់ទៅបាត់ទៅនឹងវាងាប់នឹងវាទៅណា មានមានកពើទៀតលោកតាមានអញ្ចឹងហើយហៅស្រះពើយុទ្ធអូឈ្មោះគេតាកពើយុទ្ធស្រះកពើយុទ្ធបាទអូមានកពើច្រើនហ្នឹងតាពើច្រើនចាស់ជំនាន់ហ្នឹងពីដើមនេះសិតតែឈៀនសិតតែបកគោងូតទឹកអស់ហ្នឹង គេកោះយកអត់តាអាអ្នកស្រុកគេកោះយកដុតណាដល់ដែររីងតានៅនេះរីងដែរតែនៅមកកឡុកនោះមកកាពេងហ្នឹងមកកាពេងហ្នឹងធ្វើកាពេងយើងអញ្ចឹងណាទៀតពេងអញ្ចឹងពេងអញ្ចឹងហើយសិតថាដាំមកដីថ្មអូពេលរីងទៅមានមានដូចជាដងមានហ្នឹងហើយដូចដងអញ្ចឹងមានហើយកឡោងហ្នឹងម៉ាស៊ីន4បូកមករីងអត់រីងសំឡេងជិះទឹក ក្រោមទេតែបាទចេញគុំដឹងឬក៏មិនដឹង